បងកាលុយលុយច្រើនណាស់បងលុយច្រើនណាស់យើងយកលុយនេះទៅទិញម្ហូបទិញបាយយើងមិនបាច់ធ្វើការកន្លះឆ្នាំណាក៏បានដែរបងទៅទៅទៅវិញបងតោះណែមុននេះណាគេនិយាយថាចង់ធ្វើជាមនុស្សល្អក្នុងសង្គមត្រូវការហ៎មកបើកបោបហ៎ណែ យើងប្រាប់ពួកឯងណាទោះបីជាពួកយើងអត់ស៊ីអត់ឃ្លានយ៉ាងណាក៏ដោយក៏ពួកយើងអត់ត្រូវធ្វើជាចោលដែរលឺនៅពួកឯងចាបងក្របយើងពេលដែលយើងមកលើកអាវក្របយើងជ្រួយត្រង់នេះច្បាស់ណាចែចែមើលកូនចែចែជាចោលហេមានផតាងអីបើចាត់តែខ្វែងយើងជាចោលហានេះផតាងក្របខ្ញុំនៅដៃវាចុះមិនឃើញឯងថាក្របឯងជួកន្លែងនេះហាឯងឲ្យចៅជូនឯងមកថាក្របឯងជួកន្លែងនេះ នៅសុកសុកឯងចោលតែក្មេងចែចិញ្ចោសម្ដីហ្នឹងអត់ល្អណាស់ហើយប្រាប់ឲ្យហើយណែណែអត់អើមិនមើលទៅរូបរាងពួកវាតាធ្វើការមួយថ្ងៃត្រុកត្រុកត្រុកត្រុកដើម្បីតលុយហើយបើសិនជាពួកវាស្មោះត្រង់មែនណាវារកបានណាវាឲ្យខ្ញុំវិញហីប៉ុន្តែនេះវារកបានហើយវាយកទុកហើយកាបូបនេះខ្ញុំមិនអ្នកធ្វើជ្រូកសុកសាច់ពួកវាធ្វើលួចរបស់ខ្ញុំក៏មិនដឹងដែរណែខ្ញុំប្រាប់ចាឯងណាបើចាឯងទុកពួកវាធ្វើការនៅកន្លែងចាឯងទៀតណាខ្ញុំឈប់ទិញឲ្យបានចាឯងហីព្រោះកន្លែងចាឯងវាមានចោល មួយក្មួយឈប់សិននៅចាំវិញបានទេក្មួយចាំមិញជំនាញដែរយកផ្លែឈើទៅឲ្យខ្ញុំពេលខ្ញុំដេកចម្រានៅក្នុងមន្ទីរពេទ្យទៅនៅ ជាមួយមិញទេមិញនឹងមើលថែពួកឯងឲ្យបានល្អ មីងគ្មានកូនប្រុសទេពីរបស់ខ្ញុំគិតថានៅជាមួយ បងស្រីចេះតែល្អចេះតែដាក់វិន័យខ្ញុំមានអារម្មណ៍ថាសម្ពាធនៅជាមួយបងស្រីគ្មានមហោហោគ្រប់គ្រាន់ជីវិតខ្ញុំគ្មានអីល្អទេក្រោយពីខ្ញុំបានចាក់ចេញពីបងស្រីប្រហែលថ្ងៃខ្ញុំរៀនបានមេរៀនជាច្រើនគឺរបស់ដែលមានតម្លៃបំផុតសម្រាប់ខ្ញុំគឺជាបងប្អូនរបស់ខ្ញុំទាំង4នាក់ ខ្ញុំមិនចង់ឲ្យបងស្រីខ្ញុំបារម្ភពីខ្ញុំហើយខ្ញុំមិនចង់ចេញពីបងប្អូនខ្ញុំទេមិនអីទេណាឯងប្រាប់អាស័យដ្ឋានពួកឯងមកមីងនឹងអាសាទៅលេងសូមឲ្យសំណាងល្អណាជំរាបលាមីង ទេក្រែមួយធ្លាប់គេរួមគ្នាចាំទេចានមួយយើងធ្លាប់ញ៉ាំរួមគ្នាដៃដស្រទន់ធ្លាប់ជួទឹកភ្នែកលួងលោមគ្នាគ្រាន់តែរំកិលវេលាតើក្តីស្រឡាញ់បាត់ទៅណា ដូនីសយឲ្យលែងសើខ្វល់ ជុំគ្នាវិញហើយប៉ាម៉ាកូនសន្យាថាកូននឹងមិនធ្វើឲ្យគ្មានគេក្បាត់ខូចទាំង3នេះទៅណាក្រៅពីផ្ទះទៀតទេពេលនេះពួកយើងញ៉ាំបាយជុំគ្នាអញ្ចឹងកូនសូមអញ្ជើញប៉ាម៉ាមកពិសាបាយជុំគ្នាជាមួយពួកកូនដែរ ណែអញញ៉ាំមើលបងអត់សូវចូលចិត្តទេញ៉ាំមើលញ៉ាំមើលអូបងយកដូចជាផ្លេចឲ្យអាហារសមាជិក2នាក់ទៀត Ha ha ha. មកពីលក់បន្លែវិញហើយមានរបស់ផ្ញើដែរណែអូនគេយេមិនអស់ស្នប់ចិត្តយេត្រេស្នប់ចិត្តស្នប់ចិត្ត នេះធ្វើអីមិនកុំប្រាប់ញ៉ាំបាយពួកយើងនឹកប៉ាពួកយើងនឹកម៉ាក់ពួកយើងសន្យាថាមិនទៅណាចោលបងទៀតទេពួកយើងនៅនៅតែជាមួយ គ្នាផ្ទះនគរក្តៅគឺផ្ទះនេះហើយទោះបី គ្មានប៉ាគ្មានម៉ាក់ តែគ្មានបងស្រី ពួកយើងស្រឡាញ់បងស្រី បាយខ្ញុំប្រាប់ឲ្យថាបងបាយទៅញ៉ាំបាយសិនណាពួកយើងសុំអោបបងស្រីមិនទីទៀតបានអត់ពួកអីពួកយើងបែកបងមិនញ៉ៃអីពួកយើងនឹកបងខ្លាំងណាខ្ញុំប្រាប់ឲ្យតាថាញ៉ាំបាយសិនណាយីពួកក្មេងអស់នេះមិនដេញទេពួកខ្ញុំអោបបងឲ្យឆ្អែតអឺអោបក៏អោបទៅតែប្រយ័ត្នតែអោបយើងឆ្អែតអាហារលើទុកហ្នឹងណាខ្ញុំទុកឲ្យឆ្មាឆ្កែស៊ីអស់ណា រដំបងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ Dove in Country ភេទថ្មីខែបំបានសក់ខូចបានយ៉ាងល្អជួយសក់មានសំណើមនិងទន់រលោងស្រស់ស្អាតគ្រប់សរសៃស្មានជីវិតរស់រវើងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង sweat នេះនេះត្រៃស្លៀកពណ៌លឿងកញ្ចក់ថ្មីគ្របទឹកបានច្រើនជាងមុនរហូតដល់20%អូអូអូអូរីអូបេរូកាជំនួយកម្លាំងនិងខួរក្បាលជាមួយភាពរហ័សរហួន និងវាងវៃ Yes I can Yes we can ស្រីគេឆ្លានដើម្បីរលអញ្ចឹងយើងអញ្ចឹងយើងក៏មិនបាច់ទៅរៀនដែរពែងគិតថាគំនិតយើងល្អអត់លីលីនិងដាវីតអឺគំនិតបងឯងល្អទាំងអស់ទោះតែម្យ៉ាងគឺនាំគេខូចសរុបមកអញធ្វើតាមយើងអត់នឹងគំនិតបងឯងតែងតែខូចតែម្ដងនេះខ្ញុំគិតថាសំហេតុផលដែរគេថាបងស្រីជាគំរូ បើគាត់ធ្វើអញ្ចឹងយើងគួរធ្វើអញ្ចឹងដែរបងវុតឯងគិតចឹងមែនខ្ញុំយល់ខ្ញុំក៏គិតចឹងដែរអើយយើងមិនមែនមានន័យថាបងការអាក្រក់ទេតែយើងចង់មានន័យថាយើងគឺជាប្អូនយើងត្រូវមានចំណាយជួយបងបងយល់អត់ មើលយកទៅហើយបើថាមាន ខូចខាតអីតាណា បកមករខ្ញុំវិញផងលឺហ្នឹងហើយអត់អីអីអ៊ីទូដួលអត់អី អើយថ្ងៃហ្នឹងហត់ហ่ะមែនហ្នឹងថ្ងៃហ្នឹងគ្រូដាក់លំហាត់ឲ្យធ្វើតឹងតឹងហ่ะហើយថ្ងៃហ្នឹងហេវដល់ហើយថ្ងៃហ្នឹងបងមានលុយពូឯងចង់ញ៉ាំមកស្ងោឬក៏ជួយញ៉ាំស្ងោជ្រក់អឺខ្ញុំចង់ញ៉ាំស្ងោជ្រក់ខ្ញុំចង់ញ៉ាំមកស្ងោហើយបើកផ្លូវញ៉ាំជ្រប់ជ្រប់ ខ្ញុំមិនញ៉ាំអីក៏បានដែរឲ្យតែបងធ្វើតោះអញ្ចឹងរងជួររងព្រាតតោះទៅមក បំគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ Dove Intendry ភេទថ្មីខែបំពន់សក់ខូចបានយ៉ាងល្អជួយសក់មានសំណើមនិងទន់រលោងស្រស់ស្អាតគ្រប់សរសៃស្មានជីវិតរស់រវើងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 ជាមករៀនហើយពួកឯងមកកន្លែងនឹងធ្វើអីខ្ញុំចង់វល់បងស្រីកុំវាយដាវីតហើយណាលីអីបើចង់វាយវាយតែខ្ញុំម្នាក់បានហើយព្រោះខ្ញុំមកចំណាំបបោពួកគេមកខ្ញុំមកធ្វើការទីនេះពីមួយថ្ងៃហើយប៉ុន្តែខ្ញុំអត់ហ៊ានប្រាប់បងថាម៉េចអញ្ចឹងមានន័យថាពួកឯងគេសាលាពី3ថ្ងៃឯងធ្វើអេបងខ្ញុំដឹងនឹងអស់ហើយ រយៈពេលមួយឆ្នាំដែលប៉ាម៉ាក់បានស្លាប់ទៅបងទៅរៀនបានតែមួយខែហើយបងតែងតែគេចសាលា ទៅរលុយដើម្បីទិញម្ហូបទិញបាយឲ្យពួកយើង យើងមិនអាចទៅសាលាទៀតបានទេយើងមិនអាចទ្រាំមើលបងលំបាកវេទនាទេហើយមិនអាចទ្រាំមើលបងមិនរៀនរលុយអញ្ចឹងពួកយើងបានទេពួកយើងចង់ជួយរលុយបង ចង់លំបាកជាមួយបងព្រោះពួកយើងជាបងប្អូនគ្នា ឯងកំពុងតែប្រាប់យើងថាបងជាគំរូអាក្រក់បងកិច្ចសាលាបានជាពួកឯងកិច្ចតាមបងមែនទេមិនមែនទេបងស្រីគឺមកពីខ្ញុំខ្ញុំចង់ឲ្យបងពិបាកតែម្នាក់ឯងដាក់បាត់ដៃពួកឯងលើកបាត់ដៃយើងមក ថាបងណា ចាប់ពីថ្ងៃហ្នឹងទៅបងនឹងចូលរៀនហើយពួកឯងក៏ត្រូវចូលរៀនដូចគ្នាការដែលបងធ្វើការមួយពេលរៀនមួយពេលបែបនេះវាគឺជារឿងរបស់បង ពួកឯងគ្មានសិទ្ធិធ្វើតាមបងទេខ្ញុំសន្យាថាពួកយើងនឹងរៀនចប់ជាមួយគ្នា ពួកយើងនឹងខំរៀនបងប្អូនយើងមានតែគេឈប់រៀនម្នាក់ឯងបងក៏សន្យាថាបងនឹងរៀនមួយពេលធ្វើការមួយពេល ហើយបងនឹងខំរៀនយកលេខល្អឡើងថ្នាក់រាល់ឆ្នាំជាប់ប្រឡងឡើងថ្នាក់រាល់ឆ្នាំយេបងកាលេខកាឌីខ្លាទៀតយេយេបងកាកុំឲ្យស្លាញ់ទៅកំសាយេបងកាលេខវៃពួកយើងលេខចេះពួកយើងទៀតហើយហើយលេខថាពួកយើងទៀតហើយយេបងកាគឺជាខ្លាដោយស្លូត thank you ក្រោកឡើងមេឃភ្លឺឥឡូវហើយកុំអោយយើងឆេះដល់ដែររាល់ថ្ងៃឯងក៏ដឹងថាពេលវេលាវាមានតម្លៃកុំធ្វើដូចមិនដឹងខ្យល់អីហើយគិតតែពីដេកតំតំក្រោកឡើងក្រោកឥឡូវនេះនៅដេកតស្អាយជីវិតមិនមានអ្វីប្លែកតែបើឯងក្រោកមួយទឹក បើក្រោកហើយស្លៀកពាក់ឲ្យសាផងបើរួចរាល់ហើយរត់មក បង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ Dove Income រីភេទថ្មីខែបំពន់សក់ខូចបានយ៉ាងល្អជួយសក់មានសំណើមនិងទន់រលោងស្រស់ស្អាតគ្រប់សរសៃស្មានជីវិតរស់រវើងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 អាវុធអ៊ំមានតយងជ័យចេះត្រង់ពួកឯងចូលហ៎បាទអរគុណមីងបាទអរគុណមីងអ មកពីអង្ការហ្នឹងញញប្រាប់ឯតាថាឲ្យតែថ្ងៃអាទិត្យទោះបីចំពោះឯងរៀនអត់រៀនក៏ដោយក៏ពួកឯងក៏ត្រូវនៅផ្ទះអានសភៅដែរខ្ញុំញ៉ាំបាយរាល់ថ្ងៃកម្លាំងមានរាល់ថ្ងៃធំឡើងរាល់ថ្ងៃបើបងទៅឲ្យខ្ញុំតនេយូខ្ញុំនឹងខ្លាចជាមនុស្សបានការឬមួយក៏បងចុះឲ្យបងបងខ្លាចជាមនុស្សបានការឬមួយក៏បងចុះឲ្យបងបងខ្លាចជាមនុស្សដែលសង្គមគេត្រូវការណែបងអូនហើយហែងទៅចេះទ្រឹស្ដីមកពីណាតែ បងវុតនិយាយត្រូវមែនណាបងកាខ្ញុំគិតថាបងវុតពេលគាត់រៀនចប់គាត់អាចក្លាយជាអ្នកទីផ្សារដ៏ជំនាញព្រោះគាត់ពូកែនិយាយស្ដី អាចតាក់ចិត្តមនុស្សបាន ហើយព្រមទាំងបងផងដែរព្រោះអីទីបំផុត បងឯងក៏ចេះញញឹមដោយសារបងវុតដែរបងទៅប្រឱកាសឲ្យមនុស្សវិទ្យាសមត្ថភាព ជាពិសេសគឺបងប្អូនរបស់បង បងត្រូវជឿជាក់ទៅលើបងប្អូនរបស់បងបានធ្វើបាន តែកុំធ្វើហួសកម្លាំងណាបងកាលុយលុយច្រើនណាបងលុយច្រើនណាយើងយកលុយនេះទៅទិញម្ហូបទិញបាយយើងមិនធ្វើការកន្លះឆ្នាំណាក៏បានដែរបងទៅទៅទៅវិញបងតោះណែមុននេះណាគេនិយាយថាចង់ធ្វើជាមនុស្សល្អក្នុងសង្គមត្រូវការហ៎ បាក់កាបបណែយើងប្រាប់ពួកឯងណាទោះបីជាពួកយើងអត់ស្អៀកឃ្លាញយ៉ាងណាក៏ដោយក៏ពួកយើងអត់ត្រូវធ្វើជាចោលដែរលឺនៅពួកឯងចាបងក្បប់យើងពេលដែលយើងមកលើកអាវក្បប់យើងជ្រួលត្រង់នេះច្បាស់ណា ចៃចៃមើលកូនចៃចៃចចោហេមានផតាងអីបាត់ចាត់តែខ្វែងយើងចចោហានេះផតាងកបោខ្ញុំនៅដៃវាចុះមិញឃើញឯងថាកបោឯងជួកន្លែងនេះហាឯងឲ្យចៃជូនឯងមកថាកបោឯងជួកន្លែងនេះនៅសុកសុកឯងចាត់តែក្មេងចៃចចោសម្ដីនឹងអត់ល្អឯណាភើយប្រាប់ឲ្យហើយណែណាអត់អើមិនមើលទៅរូបរាងពួកវាតាធ្វើការមួយថ្ងៃត្រុកត្រុកត្រុកត្រុកដើម្បីតលុយហើយ បើសិនជាពួកវាស្មោះត្រង់មែនណាវារើបានណាវាឲ្យខ្ញុំវិញហីប៉ុន្តែនេះវារើបានហើយវាយកទុក ហើយកាបូបនេះខ្ញុំមិនអ្នកធ្វើជ្រូកសុកសាច់ពួកវាធ្វើលួចរបស់ខ្ញុំក៏មិនដឹងដែរណែខ្ញុំប្រាប់ចាឯងណាបើចាឯងទុកពួកវាធ្វើការនៅកន្លែងចាឯងទៀតណាខ្ញុំឈប់ទិញឲ្យបានចាឯងឯងព្រោះកន្លែងចាឯងវាមានចោលខ្ញុំឈប់ធ្វើការនៅហាងនេះក៏បានដែរព្រោះកុំឲ្យគេចោទថាពួកខ្ញុំជាចោរអ្នកដតីអាចយល់ច្រឡំមកលើពួកឯងប៉ុន្តែចាយជឿជាក់លើពួកឯង ប្រឡងជាប់មកឡើងថ្នាក់ទី7ហើយខ្ញុំប្រឡងជាប់ឡើងថ្នាក់ទី6ហើយខ្ញុំបានឡើងថ្នាក់ទី5ហើយខ្ញុំបានឡើងថ្នាក់ទី4ហើយពួកយើងឯងបានរៀនឡើងថ្នាក់ដោយសារតែបទចម្រៀងបងកាអញ្ចឹងពួកយើងត្រូវអបអរបងកាខ្ញុំមកចង់ស្ដាប់ចម្រៀងផបង យើងជិះនៅកន្លែងហ្នឹងអត់បានទេបើគ្រប់គ្នាលឺគេប្រកាសជាមិនចុះចិត្តសលេងយើងទេតែខ្ញុំមានមោទនភាពនឹងចម្រៀងបងខ្ញុំចង់ឲ្យបងច្រៀងប្រាប់គ្រប់គ្នាថាយើងអាចរៀនឡើងថ្នាក់ ហើយបន្តរៀនរហូតដល់ចប់ខ្ញុំចង់ក្លាយជាដុកទ័រខ្ញុំ ចង់ក្លាយជាគ្រូពេទ្យខ្ញុំចង់ក្លាយជាអ្នកបើកយន្តហោះដោយសារតែបើកក្របឡើងចឹងបើកច្រៀងដើម្បីឲ្យអ្នកដតីដឹងផងបានយើងច្រៀងបាន តែបើសិនជាគេយកអីមកគប់យើងពួកឯងត្រូវតែរងជំនួសយើងណាលឺនៅ ចុះក្រោកឡើងមេភ្លឺអីលើហើយកុំអោយយើងជេរដល់ដែរដល់ថ្ងៃឯងក៏ដឹងថាពេលវេលាវាមានតម្លៃកុំធ្វើដូចមិនដឹងខ្យល់អីហើយគិតតែពីដេកតុងតុងក្រោកឡើងក្រោកអីលើនេះនៅដេកតស្អែកជីវិតមិនមានអ្វីប្លែក ឯងក្រោកមូលទឹក វ័យរីករាយបងកូនពួកឯងឯងដែលនៅក្បែរបងហើយមិនទៅចាបងមានតែពួកខ្ញុំទៅវិញទេដែលត្រូវអស់កូនបងដែលបងមិនទៅចោលពួកបងប្អូននៅក្បាលខូចពួកយើងនឹងបន្តរស់នៅជាមួយគ្នា ពួកយើងនឹងធំឡើងធ្វើរឿងជាច្រើនដែលពួកយើងចង់ធ្វើជាមួយគ្នាខ្ញុំជឿថាក្តីសម័យខ្ញុំមិននឹងខ្លាចជាការពិតព្រោះមានបងបងដែលពូកែហើយជាពិសេសគឺមានបងស្រីដែលមានឈ្មោះថាបងខ្លាចក្រ 我不能。